ទីតាំងទលំទលាយយ៉ាងណា យើងនៅក្នុងប្រទេសដែលសំទួដែលសូមឲ្យតែកូនប្រុសស្រីកុំរលួយឬខ្លួនឯងទៅបានណាហ្នឹងឯងឬគឺការដល់បត្រៃសំណាក់គុំហើយយើងមានសិលហ្នឹងណាថែរក្សាវងតកូលឲ្យបានល្អចឹងហ្នឹងឯងយើង នឹករលឹកឃើញសេចក្តីល្អរបស់មេដាបិតាយើងក៏ខំថែរក្សាខ្លួននឹងឲ្យបានល្អដើម្បីបាន ជាទីកក់ក្ដៅឬក៏ជាទី ពឹងពាក់ពំនាក់អាស្រ័យរបស់អ្នកដតីចឹងព្រោះយើងមិនមែនមានតែឯងទេអ្នកដែលហួងហែងយើងមានច្រើនណាស់ជាពិសេសមេដាបិតាយើងកើតទុកគាត់ក៏ត្រូវតែកើតទុក្ខ ហ្នឹងឯងតែដល់តែយើងបានសេចក្តីសុខទៅគាត់ក៏បានសុខហ្នឹងឯងយើងយល់សេចក្តីហ្នឹងចឹងចឹងគឺថាត្រូវសមាទាននៅសេចក្តីអត់ធន់រឿងរ៉ាវអីណានៃតិចតួចនឹងឯងកុំឲ្យទៅជារឿងរ៉ាវធំដុំត្រូវនឹងឯងថោកអីនឹងដៃថ្លៃអីនឹងមាត់សុំទោសអីគេខ្លះចឹងទៅនឹងឯង ដើម្បីថាឲ្យវារួចរឿងរ៉ាវអីចឹងទៅណាកុំឆ្លោះកាយវាយតប់អីចឹងទៅនាំឲ្យមានការបង្ករបួសស្នាមអីឬរហូតដល់ទៅផ្លាត់ដៃផ្លាត់ជើងធ្វើឲ្យអ្នករតីស្លាប់អីចឹងទៅវាមានទោសយើងមិនអាចរស់នៅក្នុងក្រុមគ្រួសារជាមួយពួនកូន អីយើងបាន ត្រូវតែនៅពន្ធនាគារអីចឹងទៅអញ្ចឹងយើងរៀនអត់ធន់ ប៉ុណ្ណាដើម្បីយើងបាននៅជាមួយនឹងបុគ្គលដែលយើងស្រឡាញ់ហើយយើងមានឱកាសធ្វើទានរសាសិលដាប់ធัวជួយ ទំនុកម្រងពុទ្ធសាសនាទៀតទឹកមែនតែយើងមានភរិយាស្វាមីប៉ុន្តែប្រសង់ក៏ចាំបាច់ត្រូវអាស្រ័យបាសកបាសិកានឹងឯងចឹងនុកម្រងទៅក្នុងបច្ច័យ4ហ្នឹងយើងក៏អាស្រ័យប្រសង់ដើម្បីត្រួតត្រងសាសនាស្ដាប់ធัวស្ដាប់អាអីចឹងទៅជាបន្តទៅខ្ញុំ ប្រកណ្ណានឹងរតនីនៅពធัวបញ្ញាហើយនឹងករុណានឹងក៏មានតេតួង ទៅនឹងកតញ្ញូកតវេទីហើយនឹងបុព្វការីដែលជាបុគ្គលរកបានដោយក្រក្នុងលោកនឹងផងដែរក៏ได้រៀបរាប់តបន្តទៅក្នុងអដ្ឋកថាចរិយា3ដក ខ្ញុំណាក៏ធ្លាប់ស្រង់មកហើយ ដាក់ក្នុងភៅបារមីណាហ្នឹងឯងគឺឥឡូវក៏មាន ស្រង់យកមកដែរឃើញថាសំរុំដើម្បីរំលឹកយកមកដាក់ក្នុងសភៅជំនួយសតិឆ្នាំនឹងនេះហើយរាប់ទៅមាន13គូទាំងប៉ុណ្ណាទី1គឺព្រះអង្គទ្រង់បានឆ្លងហើយ ដោយបញ្ញាហើយព្រះអង្គទ្រង់ញ៉ាំងអ្នកដតីនឹងឲ្យឆ្លងផងដោយការសម្ដែងពធទេសនានឹងឯងឆ្លងលួងវត្តសង្សារហ្នឹងណាដោយករណាអញ្ចឹងយើងអាចស្ដាប់បានណាមិនចាំបាច់អธิบายវែងឆ្ងាយទេចាំនៅលើបំណិតទៅជួយសម្រួលសេចក្តីនៃពធហ្នឹងហើយអវាទកូនចៅអីផងទៅហ្នឹងឯងអញ្ចឹង សាថ្មីណាឲ្យយើងយល់ដឹងថា គឺជាបញ្ញាគុណនិងករុណាគុណសំខាន់ណាស់ហ្នឹងឯងក្នុងការរៀបរាប់ហ្នឹងគឺថាព្រះអង្គទ្រង់ឆ្លងហើយដោយបញ្ញាព្រះអង្គសម្ដែងទូទេសនាហ្នឹងញ៉ាំងអ្នករតីសត្វលោកហ្នឹងឲ្យឆ្លងផងដោយករុណាប៉ណ្ណឹងស្ដាប់យល់ហើយណាហ្នឹងហើយទី2 គឺថាព្រះអង្គទ្រង់កំណត់ដឹងសេចក្តីទុក្ខរបស់សត្វលោកដោយបញ្ញាព្រះអង្គក៏រំដោះសេចក្តីទុក្ខរបស់សត្វលោកដោយបហាប្រតិករុណានឹងឯងអញ្ចឹងគឺថាទី1ជាពីឆ្លងទី2ជាពីការកំណត់ដឹងក្នុងការដែលព្រះអង្គមានសัพពញ្ញុតញ្ញាណព្រះអង្គបានកំណត់ដឹង ក្តីទុក្ខរបស់សត្វលោកព្រះអង្គទ្រង់ជ្រាបទៅដោយអធិស្រ័យអនុស័យព្រះអង្គជ្រាបទៅដោយឥន្ទ្រីចាស់ខ្លាឬទន់ខ្ចីអីទាំងអស់ហ្នឹង នៅក្នុងការដែលកំណត់ដឹងសេចក្តីទុក្ខរបស់សត្វលោកហ្នឹងដោយបញ្ញាញាណរបស់ព្រះអង្គហើយព្រះអង្គក៏ស្រោចស្រង់សត្វលោកនឹងឯងរំដោះទុក្ខណារំដោះទុក្ខឲ្យសត្វលោក បើកុំតែព្រះអង្គរំដោះសត្វលោកនៅទុកវែងឆ្ងាយណាស់នឹងឯងតែវែងឆ្ងាយណាស់វត្តសង្សារចឹងគឺថាប្រហប្រតិករណាទៅហើយដល់ទៅគូទី3ព្រះអង្គទ្រង់នឿយណាយនឹងសេចក្តីទុកដោយបញ្ញាប៉ុន្តែបែរទៅជាព្រះអង្គទទួលទុកដោយករណា ព្រះអង្គនឿយណាយប៉ុន្តែមិនបានទៅជាទទួលទុកហ្នឹងបើនឿយណាយថានឿយណាយដោយបញ្ញាតែព្រះអង្គដោយអាស្រ័យបហបតិករណាព្រះអង្គត្រូវទទួលទុករហូត4អសង្ខ័យមួយសែនកាប់នឹងមកនេះឯងចឹងប៉ុណ្ណាហើយគូទី4គឺព្រះអង្គបែរប្រភៈទៅកាន់ព្រះនិព្វានដោយបញ្ញាប៉ុន្តែដល់ទៅពេលព្រះអង្គបានដល់ដល់វត្តដាក់ បែរពុភៈទៅកាន់ព្រះនិព្វានប៉ុន្តែដល់វត្តដាក់ដោយករណាអាហ្នឹងឃើញទេបែរពុភៈទៅកាន់ព្រះនិព្វានដោយបញ្ញាប៉ុន្តែណាយាងទៅមិនតាន់រួចគឺដោយប្រហាប់តីករណាព្រះអង្គត្រូវ បានធ្លាក់ចូលកម្មវត្តដាក់សង្សាររងសេចក្តីទុក មិនមែនតិចតួចទេណាទាំង4អសង្ខ័យចម្រៃ150កាប់ហ្នឹងទី5 គូទី5ព្រះអង្គទ្រង់នឿយណាយនឹងរបស់ទាំងពួងទីទាំងពួងភព3ទៅណាក៏ប៉ុន្តែដោយប្រហាប់រតីករណាព្រះអង្គត្រូវសង្គ្រោះសត្វលោកនឹងឯងនឹងដូចទី3គូទី3ក៏នឿយណាយដែរគាត់ថានឿយណាយនឹងទុកប៉ុន្តែទទួលទុកគាត់ថានឿយណាយនឹងទុកដោយបញ្ញាទទួលទុកដោយ ករណាទី5នេះក៏នឿយណាយនឿយណាយនឹងទីទាំងពួងគណាប៉ុន្តែដោយប្រហាប្រតិករណាព្រះអង្គត្រូវសង្គ្រោះសត្វលោកនៅក្នុងភពនឹងទី6ព្រះអង្គមិនមាន អហង្ការៈមមង្ការៈគឺប្រកាន់ថាអញនិងរបស់អញអហង្ការៈនោះគឺអញមមង្ការៈគឺរបស់អញនឹងដោយបញ្ញា ព្រះអង្គមិនមានកោសិជ្ជៈមិនមានការខ្ជិលច្រអូសដោយករុណាប្រហប្រតិករុណាទាំងធ្វើឲ្យព្រះអង្គទ្រង់ប្រឹងប្រែងជាយាមបំពេញអភិនិហាបារមីទាំងមិនមែនចេះតែប្រាថ្នាបានទេគឺត្រូវមានប្រហប្រតិករណាជាទីតាំងជាគ្រឿងទ្រួសំខាន់ណាស់ គណៈទៅគណៈប្រព្រឹត្តទៅបានជាព្រះសម្មាសម្ពុទ្ធគណៈអញ្ចឹងគឺថាព្រះអង្គមិនមែនថាប្រាថ្នាជាពុទ្ធនឹង ដោយអហង្ការៈមមង្ការៈដើម្បីអញខ្លាំងអញប្រកែអញមានអំណាចអញធំលើសគេអីគឺអត់ទេគឺប្រគុណដោយ បញ្ញាព្រះអង្គអត់មាន អហង្ការៈមមង្ការៈដើម្បីមនុស្សអួតអាងដើម្បីភាពប្រសើរភាព គ្រាន់បើភាពជាអំណាចដៃជះពពុតអីអីនឹងអញអីអីគឺអត់ទេនឹងឯងចឹងអញ្ចឹងគឺថាគូទី6ហ្នឹងមិនមានអហង្ការៈមមង្ការៈដោយបញ្ញាមិនមានការខ្ជិលច្រអូសដោយករុណានឹងឯងចឹងព្រះអង្គសរុបមកណាបានជាពុទ្ធដោយអង្គ2ទាំងមួយគឺមិនសន្តោសចំពោះសេចក្តីល្អ ទី2គឺប្រອບប្តីជាយាមនេះឯងនឹងឯងព្រះអង្គសន្តោសចំពោះបច្ច័យ4តែ មិនសន្តោសចំពោះកុសលហើយនឹងឯងអញ្ចឹងគឺថាព្រះអង្គមិនមិនខ្ជិលប្រອບប្តីជាយាមបានសម្រេចសម្មាសម្ពោធិញ្ញាណនឹងគូទី7ព្រះអង្គមិនធ្វើខ្លួនព្រះអង្គឲ្យក្តៅកាហាយដោយបញ្ញា មិនញ៉ាំងអ្នកដតីឲ្យក្តៅកាហាយដោយករណា ហ្នឹងបងប្អូនកូនចៅបើពិតជាមានករណាមែនណាកុំឲ្យខាតែមាត់នឹងឯងគឺមើលការប្រព្រឹត្តជាសំខាន់យើងថាករណាប៉ុន្តែ ប្រព្រឹត្តទៅដោយការបៀតបៀនវាផ្ទុយបាត់ហើយព្រោះការបៀតបៀននិងករណាវាផ្ទុយពីគ្នានឹងឯងមានអារម្មណ៍ជាមួយគ្នាមែនគឺមានសេចក្តីទុករបស់សត្វជាអារម្មណ៍ដូចគ្នាប៉ុន្តែករណាបំណង ឲ្យសត្វលោកដែលមានទុកនឹងបាននៅទីពិនតែដល់ទៅអាការដែលបៀតបៀតនឹងធ្វើឲ្យសត្វលោកនឹងដល់នៅសេចក្តីទុកហ្នឹងឯងឲ្យគេឈឺចិត្តអីអីដោយប្រការផ្សេងផ្សេងអញ្ចឹងចឹងនឹងឯងគឺខ្វះខ្វះគុណនៅក្នុងចិត្តសន្តានណានឹងឯងចឹងបងប្អូនកូនចៅត្រូវពិនិត្យពិចារណាចឹងក្នុង ការដែលយើងធ្វើអីនិយាយអីគិតអីជាសំខាន់ហ្នឹងគឺថាគុណធម៌ក្នុងខ្លួនទាំងនឹងឯងឲ្យមានគុណធម៌ហ្នឹងបានធ្វើអីនិយាយអីគិតអីចឹងទៅគឺថាបានទៅជាការសង្គ្រោះទៅជាការជួយអីអីចឹងទៅបានប្រយោជន៍សពចឹងទៅចឹងអាហ្នឹងគឺថាទី7នេះណា ព្រះអង្គមិនបៀតបៀនខ្លួនឯងដោយបញ្ញា មិនបៀតបៀនសត្វលោកទាំងអស់ទៅនឹងដោយករណាគូទី8ព្រះអង្គញ៉ាំងប្រយោជន៍របស់ព្រះអង្គឲ្យសម្រេចដោយបញ្ញា និងញ៉ាំងប្រយោជន៍អ្នកដតីឲ្យសម្រេចដោយករុណាដែលតែមិនបៀតបៀនបានមកប្រយោជន៍ហ្នឹងឯងចាប់ពីទី6មកគឺថា មិនមានអហង្ការៈមិនមានការៈមិនមានការខ្ជិលច្រអូសហ្នឹងឯងហើយគូទី7ហ្នឹងគឺមិនបៀតបៀនគូទី8គឺប្រយោជន៍អាហ្នឹងយើងសរុបឲ្យងាយចាំណាហ្នឹងឯងដល់ទៅគូទី9គឺព្រះអង្គមានធัวជាធំដោយបញ្ញាមានលោកជាធំដោយករុណា នឹងឯងមានធัวជាធំគឺព្រះអង្គទ្រង់គោរពធัวចឹងដោយបញ្ញានឹងឯងចឹងព្រះអង្គត្រាស់ដឹងព្រះអង្គរស់អ្នកដែលត្រូវគោរពអីបុគ្គលណាសមណៈព្រាមណាឲ្យមានសិលសមាធិបញ្ញាវិមុត វិមុតញ្ញាណទេសនៈអីដើម្បីព្រះអង្គទ្រង់អភិយាលណៈគោរពអីសពគ្រប់ទាំងអត់មានទេដូច្នេះគឺព្រះអង្គទ្រង់គោរពធัวដែលព្រះអង្គទ្រង់ត្រាស់ដឹងហើយហើយក្នុងសម័យកាលធំធំព្រះអង្គក៏គោរពសង្ឃដូចជាត្រូវសង្ឃនឹងថែរក្សាប្រសាសនាអីចឹងព្រះអង្គក៏ត្រូវគោរពសង្ឃនឹងផងដែរនឹងឯងអញ្ចឹងគឺក្នុងការដែលព្រះអង្គទ្រង់មានធម្មាធិបតេយ្យណាអង្គមាន ធម្មាធិបតេយ្យយល់ដែរគឺដោយអំណាចនៃណាបញ្ញាណាបញ្ញាព្រះអង្គតែព្រះអង្គក៏មាន លោកជាធំដែរគឺដោយករណា មានលោកជាធំយ៉ាងម៉េចគឺបើមិនមានសត្វលោកជាធំទេព្រះអង្គឆ្លងកាត់ទុកវត្តសង្សារ4អសង្ខ័យមួយសែនកាប់មកទៀតហ្នឹងដែរហ្នឹងចាប់ពីពុទ្ធជាកមកទេណា នឹងឯងនឹងមានលោកជាធំហើយនឹងណាដោយករណាទៀតគឺកិច្ចការងាររបស់ព្រះអង្គជាពុទ្ធលោកកថាចរិយាញាតតថចរិយាហ្នឹងព្រឹកទៅដើម្បីប្រយោជន៍ដល់ញាតដល់សត្វលោកហ្នឹងអានឹងដោយករណាហើយដល់តែពុទ្ធថចរិយានេះគឺថាដោយបញ្ញាទៀតព្រះអង្គមានធัวជាធំហ្នឹងទី9ហ្នឹងទី10ហើយនឹងចូលដល់កតញ្ញូហើយនឹងបុព្វការីហ្នឹង ដែលព្រះអង្គមានការដឹងគុណណា កូនប្រុសស្រីកតញ្ញូតវេទីនេះដោយបញ្ញាណាកណាហើយដល់ព្រះអង្គមានភាពជាបុព្វការីដោយករណាមានករណាបានធ្វើជាបុព្វការីទៅបានណានឹងឯងករណាដល់កូនចៅនឹងឯងហើយកូនចៅដែលដឹងគុណម៉ែឪដោយបញ្ញាណាត្រូវកំចាត់បងអវិជ្ជានិងតណ្ហាទៀត គឺថាកូនប្រុសស្រីកំចាត់អវិជ្ជាបុព្វការីកំចាត់តណ្ហាអញ្ចឹងបានមកគូទី11កន្លែងហ្នឹងគឺកំចាត់បងមោហៈដោយ បញ្ញាកំចាត់បងតណ្ហាដោយករុណាហ្នឹងឯងចឹងកំចាត់បងមោហៈគឺយើងជ្រាបហើយអវិជ្ជាហ្នឹងដោយបញ្ញាហើយក៏តាកតួងទៅនឹងការដែលព្រះអង្គមាន កតញ្ញូកតវេទីហ្នឹង នឹងឯងគឺក្នុងការដែលដឹងគុណតាកទួងនឹងបញ្ញាទាំងអវិជ្ជានឹងឯងដែលដែលធ្វើឲ្យកូនប្រុសស្រីនឹងឯងមិនបានទៅជា កតញ្ញូកតវេទីបុគ្គលដោយអវិជ្ជាអត់បានដឹងគុណនឹងឯងគឺត្រូវមាន បញ្ញាកំចាត់ អវិជ្ជាហើយក្នុងទីនេះក៏មិនមែនតែរឿងអវិជ្ជាដែលមិនដឹងគុណមេត្តាបិតាទេអវិជ្ជា ដែលជាប្រធាននៃវដ្តសង្សារ និយាយថាព្រះអង្គត្រូវកម្ចាត់បងអវិជ្ជានឹងដោយបញ្ញា ហើយព្រះអង្គកំចាត់បង នៅតណ្ហា ដោយករណាត្រង់ដែលថាព្រះអង្គអត់មានត្រូវការអីពីសត្វលោកទេសំខាន់ណាស់ណានោះយើងសំបីមានតណៈធំដុំពងពោះមានទ្រព្យសម្បត្តិច្រើនប៉ុណ្ណាមហាសិទ្ធិក៏ដោយប៉ុន្តែនៅតែចង់បានវ័យវ័យពីអ្នកដតីអញ្ចឹងចង់បានប្រសើរចង់បានការលើកកំកើង ចង់បានកម្លាំងពលកម្មអីអីសពគ្រប់ទាំងអស់ចង់បានជាបរិវារអីអីចឹងទៅចង់បានសម្លេងគ្រប់ត្រួតអាហ្នឹងគឺនៅក្នុងការចង់បានអញ្ចឹងជាធម្មតាទេលើកនេះ ដើម្បីបញ្ជាក់ថា ព្រះ សម្មាសម្ពុទ្ធព្រះអង្គអត់មានត្រូវការអ្វីពីសត្វលោកទេអត់មានអ្នកណាមកការពារព្រះអង្គរឿងគេឈ្មោះរឿងលៀបរឿងយោះរឿងស្អីស្អីទេគឺអត់មានអ្នកត្រូវការសត្វលោកណាទេ ព្រះអង្គមានតែប្រហបតីករុណាកំចាត់បងតណ្ហា ដើម្បីឲ្យសត្វលោកនឹងឯងបានសេចក្តីសុខគណៈអត់មានត្រូវកាយប្រសត្វលោកសំបីតែលើកដៃសំពះឬផ្កាមកតងសត្វលោកជ្រះថ្លាថ្វាយដោយខ្លួនឯងទេអានឹងប្រហបតីករណារបស់ព្រះពុទ្ធអង្គបរិសុទ្ធគណៈវិសុទ្ធិគុណនៅក្នុងបញ្ញាគុណករណាគុណហ្នឹងទេបណ្ណាហ្នឹងឯងអញ្ចឹងគូទី12គឺព្រះអង្គសម្រាប់ បាននៅវិជាវិជា3វិជា8ហ្នឹងដោយបញ្ញាព្រះអង្គសម្រាប់ចរណៈ15ហ្នឹងគឺដោយករុណាហ្នឹងឯងលោកបែងចែកវិជានិងចរណៈហើយបែងចែកតសៈពលេញាននិងវេសារជ្ជញានហ្នឹងឯងគូទី13ណាតសៈពលេញានពញ្ញានមាន10 ធ្លាប់រៀបរាប់ហើយញាតិញោមបងប្អូនក៏រំលឹកតាមនឹងទៅណាកណាមើលមើលគ្រាន់តែរាប់ឈ្មោះហ្នឹងអ្នកឯងចាំទេ10ហ្នឹងតៈសលញ្ញាណណាទី1ឋានាឋានញ្ញាណទី2កម្មវិបាកញ្ញាណទី3សัพវត្ថៈគិមិនីបដិបទាញាណទី4នេនាធិតញ្ញាណទី5នេនាធិមុតញ្ញាណទី6 ឥន្ទ្រិយបរាបរិយត្តិញាណទី7ឆេនាតិសង្កលេសាតិញាណបានទី8ទី9ទី10ហ្នឹងវិជ្ជា3ហ្នឹងនឹងឯងប្រគ្រប់10ហ្នឹងចឹងទៅហ្នឹងគឺថាសម្រេចដោយបញ្ញាឯចំណែកវេសារជ្ជញាណ4គឺពញ្ញាណដែលព្រះអង្គប្រកាសដោយសេចក្តីឃ្លាវខ្លាក្នុងការដែលមួយព្រះអង្គជាព្រះសម្មាសម្ពុទ្ធអត់មាននរណាលើក ពាក្យអីមកប្រឆាំងមកតតាំងថាព្រះអង្គមិនមែនជាពុទ្ធទៅបានទេគឺព្រះអង្គមានបញ្ញាច្បាស់លាស់ទី2គឺការអស់អាសវៈកិលេសទី3អន្តរាយិកៈធัวដែលព្រះអង្គទ្រង់ត្រាស់ថាធ្វើនៅសេចក្តីអន្តរាយ គឺពិតជាអន្តរាយណាក្នុងអន្តរាយិកៈធัวហ្នឹងគឺថាអន្តរាយដល់បុគ្គលអ្នកសែបហ្នឹង ហ្នឹងឯងហើយនឹងទី4គឺធัวដែលព្រះអង្គប្រកាសសម្ដែងជានៃយានិកៈធัวដឹកនាំសត្វលោកឲ្យរួចផុតចាកទុកគឺនៃយានិកៈធัวឲ្យអត់មាននរណាមកជំទាស់មករារាំងមកតវ៉ាមករំលឹករំលើកប្រឆាំងអីយ៉ាងណាបានទេគឺព្រះអង្គមានវិញ្ញាណជ្រាបច្បាស់ព្រះអង្គទ្រង់ប្រកាសដោយតសៈពលញ្ញាណវេសារជញ្ញាណយ៉ាងឃ្លាវខ្លាកណ្ដាលបរិស័ទទាំង8 នឹងឯងអញ្ចឹងគឺថាអតិសព្ទញ្ញាណដោយបញ្ញាសម្រាប់វេសារជ្ជញាណនឹងដោយករណាក្នុងការដែលព្រះអង្គជាព្រះសម្មាសម្ពុទ្ធព្រះអង្គមានបញ្ញាណទាំងអស់នឹងដែលជាអសាធារណញ្ញាណក៏មានសម្រាប់ព្រះអង្គជាពុទ្ធនឹងឯងដូចជាវេសារជ្ជញាណអីនឹងអញ្ចឹងសម្រាប់ព្រះអង្គស្រោចស្រង់សត្វលោក ដោយសហបតីករណាចឹងខ្ញុំប្រកាសណារៀបរាប់សេចក្តីខ្លីៗដើម្បីថាបានឱកាសមកនិត រៀបរាប់អីទៅយ៉ាងណា ហើយក៏អនុគ្រោះកូនប្រុសស្រី មានឱវាទកន្លែងណា ដែលធ្លាប់ពិសោធន៍ក្នុងជីវិតមកដើម្បីឲ្យកូននឹងបាន ធ្វើទុកក្នុងចិត្តណាកូន គឺយើងរៀបពីពីនេះជាកិត្តិយសអំគ្រួសារចាំទៅយើងមើលភៀវអីដែលជើញមកនឹងឯងបរិភោគពិសាអីអីហ្នឹងចងដៃចងអីហ្នឹងគឺថាយើងធ្វើទុកក្នុងចិត្តដើម្បី រក្សាសេចក្តីសុខក្នុងក្រុមគ្រួសារពាក្យជាស្វាមីយើងកុំប្រាថ្នាអីធំដុំពីគ្នានឹងគ្នាពេកនឹងឯងយើងបានគ្នាចឹងហើយយើងរៀនធ្វើបន់ជាមួយគ្នាទៅវិញទៅនឹងឯងតែយើងប្រាថ្នាពេកទៅក្រែងលោវាអត់បានដូចចិត្តទៅវាខកចិត្តយើងគិតថាធ្វើល្អឲ្យដល់អ្នកដតីវិញទៅយើងសប្បាយចិត្តក្នុងនាមដែលយើងជាស្វាមី គឺសរុបមកក្នុងនាមជាស្វាមីគឺនៅសល់តែមួយទេគឺថាមេត្តាករណានឹងឯងចំពោះភរិយាសរុបទាំង5នឹងមកហើយបើថាភរិយាក៏ទៅតាមនឹងថាដោយការឆ្លាតឆ្លៀសវៀងវៃចរិយាមានយាទមានសិលមានអីនឹងឯងហើយរឿងស្មោះត្រង់អីនឹងគ្នាហ្នឹងអានឹងចូលក្នុងមេត្តាករណានឹងឯង នឹងរឿងកាមគុណនឹងរិទ្ធិស៊ីរិទ្ធិឃ្លានរិទ្ធិបានរិទ្ធិមិនគ្រប់អញ្ចឹងមានតែការដែលយើងប្រាថ្នាតិចទេចឹងដែលនាំឲ្យយើងមានសេចក្តីសុខច្រើនមិនត្រង់យើង បាន អីច្រើនច្រើនបានបាន សុខទេត្រង់ដែលប្រាថ្នាតិចត្រង់ដែលត្រូវការតិចទេនឹងឯងដែលនាំឲ្យយើងមានសេចក្តីសុខដល់តែយើងប្រាថ្នាតិចត្រូវការតិចតែរបស់ដែលមានតិចស្រាប់ហើយនឹងមើលទៅដូចជាច្រើនចង់តែឲ្យគេទៅទៀត ជីវិតវាតិចតួចនៅរស់ប្រើប្រាស់របស់ទាំងអស់ហ្នឹងមិនមិនតន់អស់មិនតន់ចាស់មិនតន់ខូចអីផងអីចឹងទៅដោយសារការប្រាថ្នាតិចហ្នឹងនឹងឯងដូចជាថាកែវណាវាមានត្រូវការទឹក អីច្រើនតែមួយកូន10វាពេញណាបើថាជាមហាសមុទ្រវិញណាទឹកក៏មិនពេញមើលទឹក មានអីច្រើនជាងទឹកក្នុងសមុទ្រនឹងទៅទៀតប៉ុន្តែនៅមិនអាចញ៉ាំងសមុទ្រសាគោឲ្យពេញបានប្រាថ្នាច្រើនទាំងគឺมันអាចឲ្យស្កប់ស្កល់ទៅទេអញ្ចឹងយើងរៀនកាន់យកសេចក្តីសុខតាមផ្លូវចិត្តហើយមានឱកាសធ្វើបន់ជាមួយមេដាបិតាទៅវិញទៅមកអញ្ចឹងទៅមេដាបិតា ក្មេកក៏ជា ព្រះអរហន្តរបស់ស្វាមីយើងព្រះអរហន្តរបស់ភរិយាយើង យើងជួយណែនាំគ្នាឲ្យភរិយាស្វាមីយើងបានបន់ជាមួយព្រះអរហន្តរបស់គាត់ទៅយើងអនុមោទនាបន់ទីគាត់ទៅសបាយសបាយរស់នៅទាំងសុភមង្គលតាមផ្លូវចិត្តណានឹងឯងផ្ទះតូចមែនមិនចាំបាច់ថាភូមិមួយគ្រឹះបណ្ណាបណ្ណៃទេ ប៉ុន្តែឲ្យតែយើងសบายចិត្តសុខចិត្តនឹងសុខហើយតែបើថាយើងមិនសบายចិត្តទេ ថែមភូមិមួយគ្រឹះទី3ក្នុងស្រុកក្រៅស្រុកទៀតនៅតែកើតទុកអញ្ចឹងហើយជីវិត យើងប្រប៉ុណ្ណឹងប្រើប្រាស់អីអស់ដោយណាចតែតណ្ហាទេត្រូវការទៅទេ តាមពិតគឺថាយើងមានឱកាសអប់រំចិត្តរបស់យើងឲ្យបានល្អដល់គ្នានឹងគ្នាទៅ ចាកលោកនឹងទៅក៏យើងត្រូវពឹងសេចក្តីល្អរបស់យើងនឹងឯងសូមឲ្យកូនប្រុសស្រី បានប្រកបនៅក្នុងគន្លង នៃ ពុទ្ធសាសនា ជាបាសកបាកាល្អតទៅសូមអនុមោទនីគណៈសូមក្រាបថ្វាយបង្គំនមស្ការចំពោះគុណព្រះរតនត្រ័យដែលស្រីគ្រប់កើតក្រែងសូមក្រាបថ្វាយបង្គំនមស្ការចំពោះកណាគុណចាស់គ្រប់ព្រះអង្គមានចាស់គ្រូព្រះបញ្ញាបច្ចោតា ជាដើមដែលបាននិមន្តមកតាំងពីទីក្រុងភ្នំពេញរហូតពេលវេលានេះហើយបន្តិចទៀតនឹងនិមន្តទៅវិញណាអមដំណើរព្រះធម៌មួយលោកគ្រូ ជាម្ចាស់ណាសូមក្រាបថ្វាយបង្គំពលលោកគ្រូព្រះរិទ្ធជាម្ចាស់ដោយសេចក្តីគោរពជ្រះថ្លានឹងសូមអនុញ្ញាតគោរពចំពោះលោកមហាណាមហាក្មួយណាដែលដឹកនាំកម្មវិធីប្រកបដោយធម៌ណានឹង ជំរាបសួរកូនកំឡោះកូនក្រមុំណាហើយនឹងពុទ្ធបរិស័ទទាំងអស់មានមេត្តាបិតាខាងកូនកំឡោះមេត្តាបិតាខាងកូនក្រមុំហើយនឹងភ្ញៀវដែលជាធម្មមិត្តឬក៏ភ្ញៀវស្ដាប់ព្រះធម៌តាមលោកគ្រូនឹងគឺថា4កន្លែងនឹងនេះហើយណាហើយពេលនេះគឺម៉ោង5:30នាទីហើយលោកគ្រូជាម្ចាស់ក៏បានអរតនាព្រះធម៌យ៉ាងពិរោះទាក់ទងនឹងគូ នៃគុណធម៌ណាគោនៃគុណធម៌តែសិតតែជាគុណណាជាសោបនៈធម៌បញ្ញាហ្នឹងគឺថាក្រៃលែងណាជាកំពូលនៃសោបនៈធម៌ហ្នឹងហើយណាអត់មានបញ្ញាទេធ្វើអីក៏មិនកើតណាងឹតងងខ្លៅទៅតែម្ដងដោយបញ្ញាសូម្បីតែព្រះសន្ធិខ្វះបញ្ញាហ្នឹងក៏លំបាកទៀតណាព្រះសន្ធិជាទុហេតុកៈបុគ្គលក៏លំបាកនឹងសិក្សាលំបាកនឹងគិតគូរអីទៅវាអត់ វាអត់មានអាពូជបញ្ញានឹងមកហ្នឹងវាខ្វះហើយសច្ចិតិកបញ្ញានោះហើយអាបញ្ញាដែលគ្រប់គ្រងនិបកោបញ្ញានោះក៏ខ្វះទៀតតែខ្វះហ្នឹងមិនបានទេខ្វះនិបកោបញ្ញាហ្នឹងគឺថាបញ្ញាដែលគ្រប់គ្រងហើយបរិហារយៈបញ្ញាបញ្ញាគ្រប់គ្រងនឹងថាតើពេលនេះកំពុងធ្វើអីតើអាត្មាអញត្រូវធ្វើអីបានសក្តីសុខធ្វើយ៉ាងនេះបានសក្តីទុកធ្វើនេះវាធ្វើហេតុនេះបាននេះធ្វើហេតុនេះបាននេះគឺថាយល់ដឹងច្បាស់លាស់ ដោយនិបកោនឹងគឺថាធ្វើយ៉ាងម៉េចដើម្បីផ្ដល់នូវសេចក្តីសុខឲ្យខ្លួនឯងស្វាមីភរិយាក៏បីស្មោះស្ម័គ្រនឹងគ្នាណាឬក៏យ៉ាងណាវិភាសាគ្នាយ៉ាងម៉េចនៅក្នុងកិច្ចការងាររកស៊ីតែមានភរិយាហើយតិចទៀតវាមានកូនហើយតែមានកូនវាត្រូវបំរើក្រុមគ្រួសារហ្នឹងវាទៅជាវាថាត្រូវមាន ហើយមានចំណងហើយបបតាំងគីវេណាចំណងកូនហ្នឹងគឺថាត្រូវអញ្ចឹងហើយត្រូវតែប្រាំងប្រែងហើយហ្នឹងត្រូវនិបកោបញ្ញាត្រូវត្រេះរិះដោយបញ្ញាបញ្ញាជីវឹងជីវិតមកសេដ្ឋារស់នៅប្រកបជាមួយបញ្ញាទៅបានជីវិតនឹងប្រសើរទេណាហើយបើមានតែបញ្ញាហ្នឹងវាមានហើយមិនតែបញ្ញាហ្នឹងវាមិនដែលនេះទេតែបញ្ញាវាចម្រើនឡើងករុណាហ្នឹងក៏ចម្រើនឡើងដែរករណាដល់សត្វវៈលោកអីចឹងទៅហើយករណាហ្នឹងគឺថា ស្វាមីក៏ករណាចំពោះភរិយាភរិយាករណាចំពោះស្វាមីផ្ដល់នៅកិត្តិយសគេឈ្មោះឲ្យគ្នាទៅវិញទៅមកករណាហ្នឹងគឺទទួលគ្រឿងសង្វាន់ទៀតដល់គោលការណ៍របស់យើងខ្ញុំពុំមានទទួលគ្រឿងសង្វាន់ទេណាល្អល្អមែនទេណានឹងគំរូណាយកគំរូតាមខឿមសារ៉េនហើយនឹងច័ន្ទថាវីណាអត់ មានទទួលគ្រឿងសវណ្ណទេណាអញ្ចឹងល្អមែនតើលោកតាព្រឹកទៅអញ្ចឹងគឺពូចពងលោកតាព្រឹទ្ធាចារ្យគំអេវហ្នឹងទឹកនោះក៏កាលការហ្នឹងក៏អត់មានគ្រឿងសវណ្ណដែរណាកាលការទេនៅណាដងខ្នោតចិត្តដងខ្នោតអត់មានគ្រឿងសង្វឹងទេគឺថាគេចង្ហាន់បិណ្ឌបាតប្រសងអីហើយមុនឃើញគេប្រហោះ Facebook មកគឺថា កូនកំមកូនកលោះហ្នឹងគឺថាប្រកេតចង្ហាន់បិណ្ឌបាតប្រសងឡើង100អង្គមុនលោកមើលមកបបាក់អីភៀវអីទេគឺថាប្រកេតចង្ហាន់ណា9ឯងមុននោះ Facebook គេមួយណានោះនៅស៊ីមរៀបនោះណាគាត់ឃើញទៅប្រសងគេដាក់មកគេថាបើបានអញ្ចឹងល្អមកប្រពៃណីប្រែត្រឡប់ទៅអញ្ចឹងវិញល្អមែនទេតលមហាហ្នឹងគេថាជ្រោមជ្រែងផងមហាហ្នឹង តើធ្វើយ៉ាងម៉េចឲ្យបានអញ្ចឹងថាធ្វើបានទាំងអស់ទេក៏ហីទៅតែខ្លួនយើងមកក្រុមគ្រួសារអាចប្រព្រឹត្តទៅបានល្អវាជាសុភមង្គលពិតពិតណាសុភមង្គលវាពិតពិតមកអញ្ចឹងហើយនឹងហើយហើយគឺថាត្រូវដឹងគុណដឹងគុណនោះគឺថានៅក្នុងគូទី10នេះដែលលោកគ្រូលើកឡើងនេះគឺការដឹងគុណនោះវាជាបញ្ញាតែដឹងគុណណា ដឹងគុណនឹងគឺថាដឹងគុណទៅវិញទៅមកមានគុណនឹងគឺថាទៅវិញទៅមកស្វាមីក៏មានការគឺថាមានគុណចំពោះភរិយាភរិយាក៏មានគុណចំពោះស្វាមីឲ្យយើងឃើញគុណតម្លៃទៀតកុំឲ្យឃើញតែកាមគុណនឹងមកមិនយកការស្រឡាញ់ជាត្រីមុខទេឲ្យឃើញការគុណនឹងគឺថាអំពើល្អនឹងគឺទៅវិញទៅមកហ្នឹងវាជាបញ្ញាវាកើតដោយបញ្ញាគុណនឹងឬហើយ ករណាហ្នឹងគឺថាវាតលជាបុព្វការីជនតលថាអ្នកមានបញ្ញាហ្នឹងបានបានវាវាទៅជាបុព្វដោយមេត្តាបិតាអីចឹងមេត្តាបិតាហ្នឹងតលថាមេត្តាបិតាហ្នឹងពិតជាអ្នកមានគុណមែនចំពោះកូនចៅប្រុសស្រីអាហ្នឹងបានកូនចៅប្រុសស្រីនឹងគោរពថ្វាយបង្គំប្រណិប័តណាថ្វាយបង្គំប្រណិប័តសំគូអញ្ចឹងចុះបើមេត្តាបិតាដាក់កូនចោលទៅដឹងឯណាឯណី ខ្លួនឯងក៏ឆ្លោះគ្នាជាមួយនឹងតាយាយទៅអាកូនមកទៅណាតាមកូននោះទៅកូនចំណាត់ទីណែងទៅហើយដឹងចឹងកូនវាអត់មានលំនឹងដល់អត់មានលំនឹងវាលំបាកនឹងនឹងរស់ដែរដល់ណាម៉ែណាទៅម៉ែអាម៉ែនឹងមានប្តីថ្មីទៅអាឪនឹងមានស្រីថ្មីទៅវិវក់វក់វិធ្វើឲ្យសង្គមនឹងគឺថាសង្គមមិនអីសគ្រួសារនឹងវឹកវរវិវក់តែមកទៀតព្រោះអីមិនដឹងថាទៅណាមកណាព្រោះអញ្ចឹងអាកូនប្រុសនឹងទៅគ្រឿងញៀនខ្លះទៅកូនស្រីនឹង ដឹងទៅណារកការ៉ាអូខេខ្លះហ្នឹងនឹងធ្វើអីហ្នឹងវាទៅជាបែកបាក់ក្រុមគ្រួសារដោយការគឺខ្វះអាខ្វះការខ្វះការដឹងគុណខ្វះការដឹងគុណខ្វះករណាដែលជាបុព្វការីជនអញ្ចឹងព្រឹត្តិដែលមានប្រភពមើលគូទី1ដែលលោកគ្រូជាម្ចាស់អារាធនាមកគឺថាពេលដែលព្រះអង្គគឺថាទ្រង់ត្រាស់ដឹងព្រះអង្គទ្រង់ត្រាស់ដឹង នៅពធហើយព្រះអង្គទ្រង់ត្រាស់ដឹង ដោយព្រះអង្គឯងគឺព្រះអង្គទ្រង់ត្រាស់ដឹងនៅសັບ ញ្ញុតញាណនឹងព្រះអង្គទ្រង់ប្រកាសឲ្យតើតាំងពីព្រះអង្គទ្រង់ហែលឆ្លងមហាសមុទ្រនោះត្រង់តែនឹកក្នុងប្រតិគឺអស់7អសង្ខ័យណាអញ្ចឹង7សង្ខ័យណាហើយគាត់ព្រះអង្គពោលពោលបន្លឺនៅវាចាហ្នឹងគឺ9អសង្ខ័យណាពោលវាចាណាពុទ្ធោពោថៃយ៉ាងមុតតោមោចយ៉ាងតិនណោតារាយ៉ាងជាដើមនឹងបើយើងបានត្រាស់ដឹងហើយយើងញ៉ាំងសត្វលោកឲ្យត្រាស់ ដឹងផងយើងរួចផុតហើយញ៉ាំងសត្វលោកឲ្យរួចផុតផងបើយើងឆ្លងហើយញ៉ាំងសត្វលោកឲ្យឆ្លងផងឥឡូវនេះព្រះអង្គទ្រង់ទទួលការព្យាករអំពីព្រឹទ្ធមេភៈទីប៉ាំងកគេទេណាព្រះអង្គទទួលព្យាករហ្នឹងព្រះអង្គទ្រង់ទទួលហើយព្រះអង្គទ្រង់បែរមុខឆ្ពោះទៅព្រះនិព្វាន បែរមុខឆ្ពោះទៅព្រះនិព្វាន ប្រការទី4ណាបែរមុខឆ្ពោះទៅព្រះនិព្វានដោយព្រះបញ្ញាគុណប៉ុន្តែបើព្រះអង្គមិនករណាសត្វទេម្លេះសំព្រះអង្គ បរិនិព្វាននៅ ក្នុងសម័យព្រះដ៏មានប្រភេទទីបាំងកម្លេះណាទីបាំងកនោះព្រះអង្គទ្រាំបង្អោនទៅជាព្រះ អរហន្តសាវកគឺ បានសម្រេចជាព្រះអរហន្តតែម្ដងកាលនៅជា សមេធបណ្ឌិតណានឹងក្នុងពុទ្ធប្រវត្តិនឹងប៉ុន្តែព្រះអង្គទ្រង់ករុណាដល់ដល់សពសត្វហើយសត្វណាសត្វណាសត្វខ្ញុំនឹងឯងញាតិញោមកូនកំឡោះកូនកំមុំឯងសរេនច័ន្ទថាវីនឹងហើយណា គឺករណាសត្វនឹងករណាសត្វឲ្យសត្វនឹងបាននៅសេចក្តីសុខឲ្យរួចចាក់ទុកនឹងព្រះអង្គទ្រង់ក្នុងវត្តដាក់នឹងគឺថាចូលមកក្នុងនឹងព្រោះសត្វលោកកំពុងវក់វីនៅក្នុងកាមគុណព្រះអង្គទ្រង់ចូលមកចូលមកដឹកនាំដើម្បីដឹកនាំចេញបើមិនចូលមកធ្វើម៉េចដឹកនាំចេញបានដូចឥឡូវចំការមីតអញ្ចឹងហើយបើព្រះអង្គមិនទ្រង់ចូលមកទេធ្វើម៉េចដឹកនាំចេញពីចំការមីនឹងបានតលទ្រង់ចូលមកគឺថាទុក សុខទុកជាមួយនឹងពុទ្ធបរិស័ទនឹងគុណក្រៃលែងអញ្ចឹងណាហើយក្នុងចំណុច ដែលទី11អីដោយលោកគ្រូលើកឡើងអញ្ចឹងដែលក្នុងហ្នឹងគឺថាព្រះអង្គមោហៈហ្នឹងគឺថាកំចាត់បងដោយដោយបញ្ញាអញ្ចឹងហើយកំចាត់បងដោយបញ្ញាហ្នឹងគឺថាព្រោះមោហៈវាជាការងងឹតហើយនឹងអវិជ្ជាអញ្ចឹងវាត្រូវកំចាត់បងដោយវិជ្ជាប៉ុន្តែនេះអាកំចាត់បងនៅតណ្ហាដោយករណានេះកន្លែងហ្នឹងញាតិញោមពិចារណាមើលកំចាត់បងនៅតណ្ហាដោយករណាតើវាមានន័យអត្តន័យយ៉ាងណាតណ្ហាគឺសេចក្តីត្រូវការប្រាថ្នា ដល់ប្រាថ្នាពេកទៅវាបាត់ករណាតែវាបាត់ករណាណាប្រាថ្នាថាឲ្យស្វាមីនឹងគឺថាល្អណាល្អល្អហើយរស់ស៊ីមានបានណាមើលគេទៅផ្កាយមួយគេមានបានឯងផ្កាយ2ផ្កាយ3មិនក៏មានដូចខ្ញុំយើងធ្វើទានជួយគេគេសាប់ផ្កាយឯងបេបបេបផ្កាយផ្កាយរត្រែទៅរត្រែត្រែទៅណាមានបញ្ហាអីអញ្ចឹងទៅគេនោះសិតតនេះសិតតនោះអីណាអីណាដល់វាត្រូវការពេកទៅខ្វះណាថាវី ត្រូវការពេកខ្វះករណាហើយតែត្រូវការនេះខ្ញុំនេះបងជៀនពេជ្រមើលមើលគេណាគេគេគេលេចគេការអន្តិតរត់វែងវត្តរត់ទៅយ៉ារត់ទៅរត់ទៅលេចរត់ទៅកើតរត់ទៅណាពេជ្រនឹងពេជ្រចុះពេជ្រឡើងពេជ្រលងពងលេចនឹងវាមានអីវាត្រូវចឹងឯងវាអត់វារੂថាឲ្យសំរុំវាត្រូវលំបាកចិត្តដែរស្វាមីលំបាកចិត្តចឹងករណាគ្នានេះវាថាលមួមសំគូប៉ុន្តែមិនខ្ជិលច្រអូសទេណាមិនខ្ជិលទេ គឺប្រឹងប្រែងជាយាបប៉ុន្តែល្មមសំគូទៅតាមលទ្ធភាពបានប្រប៉ុណ្ណាសុកទុកញញឹមដាក់គ្នាទៅណាបានមកក៏នៅសំរុំទៅវាមិនបានប្រមាណទេសត្វលោកនោះមានប្រមាណមកក៏វាតែអត់ធូរមិនដែរសុកទេមានមករឿងនេះរឿងនោះហើយសត្វលោកមិនមែនដើបានសម្បត្តិមកហើយសុកតែម្យ៉ាងឯណាហើយក្នុងឥឡូវមើលលៀកលៀកឯណាណាចូលទៅបាញ់គ្នានៅសន្តាគារឯណាអីណាសូម៉ាលីឯណានោះរឿងរ៉ាវក្នុងប្រទេសជាតិនឹងរឿងរំជួយផែនដីរឿងខ្យល់ព្យុះ រឿងស្អីដែរនៅវត្តអេកេរីធម្មវិន័យដែលលោកគ្រូជួយសម្ដែងនោះតល់ភ្យុះលបើករោងភ្លឹបអារោងហ្នឹងហើយស្អីណាដើមតង៉ែដើមអីលបើកមកហើយចុះបើសិនជាចំផ្ទះអីយើងតើយើងទៅធ្វើម៉េចបានបើសិនជាចំផ្ទះខ្ញុំចិត្តតែគិតថាបើចំផ្ទះនេះមើលមើលជើងមើលអីហ្នឹងអ្នកណាទៅចង់អញ្ចឹងពេលដល់ពេលវេលាអញ្ចឹងអីតែខ្ញុំអីគាត់ថាដល់ពេលពេលលឹងអីលោកគ្រូជាម្ចាស់រតនាមកសំនួរលោកម្ចាស់គ្រូព្រះបញ្ញាបញ្ចោតតោអីចឹង គិតវាមិនបានដល់នោះគឺថាវាស្មុកស្មាញពេលដែលអត់ជើងនោះគឺថាវាធ្ងន់ធ្ងរមែនទែនហើយធ្លាប់តែសំដែងធួធ្លាប់អីនោះថាញាតយកមកកុំប្រកែប្រកាន់អានេះវាមិនទៀងទាត់អីជាទុកជាអនត្តាដល់អស់ជើងខ្លួនឯងមកជាហៀងបុបហ្មងទាំងគេប្រាប់ដៅថាធួនឹងខ្ញុំចេះហើយប៉ុន្តែខ្ញុំវាទទួលយកអត់បានរហូតដល់ទៅធ្វើអត្តឃាតណាអានឹងវាទទួលលោកគ្រូថាធ្វើអត្តឃាតគេដុតជើងទាំងអស់ហ្នឹងប៉ុន្តែដុតដល់ទៅងាប់ហើយខ្ញុំចេះស្ដាប់លោកគ្រូខ្ញុំថាវាវាទទួលយកអាពេលដែលរស់នេះ វាខ្មាស់គេផងអាណាជើមួយរៀងផងវាធ្លាប់តែឯងវាគ្រាន់បើដាក់អីសឡោះអីទៅវាមើលទៅវាសំរុំដែរណាចិត្តចិត្តសឹកពីបួសណាដាក់ខ្វីអីទៅអីចឹងដែរណាចឹងទៅវាសំរុំដល់អស់ជើងទៅវាដូចជាអស់លីងហ្មងអស់លីងទៅគឺថាមានតែសម្លាប់ខ្លួនវាវាចប់សួរថាចប់ឬអត់ណាលោកលោកថាកូនកំឡោះចប់ទេនៅពេលដែលស្លាប់ទៅវាអត់ចប់ទេវាទៅបន្តទៅទៀតអញ្ចឹងគឺថាអ្វីអ្វីនឹងទៅទទួលស្គាល់ការពិតប៉ុន្តែប្រឹងប្រែងជា ព្យាយាមព្យាយាមទៅអប់រំគ្នាទៅណែនាំគ្នាបានជាភរិយាស្វាមីឲ្យកាន់ដៃគ្នាទៅឲ្យបានសុខស្បាយទៅហើយម៉ែឪក៏សប្បាយចិត្តឃើញកូនឆ្លាញ់គ្នាម៉ែឪសប្បាយចិត្តមុខរបរហ្នឹងពិភាក្សាទៅល្អូសល្អូសទៅរកអីទៅរកអីសំរុំទៅឲ្យមុខរបរណាដែលប្រះចាកចំនួន5ប្រការទៅ មានសិលមានអីទៅព្រោះយើងមិនមែននៅមួយជាតិទៅដំណើរទៅមុខទៀតយើងដំណើរទៅមុខរហូត ចឹងទៅហើយនឹងខិតខំប្រឹងប្រែងទៅស្វែងរកនៅអមតៈព្រះនិព្វានទៅដើម្បីបញ្ចប់នៅទុក្ខសោកទាំងសោកអនុមោទនីសាធុសាធុទាំងអរគុណព្រះអង្គបានរៀបរាប់នៃអធិបាយពីរស់បោះក្បាយសំគួរសម្រាប់កូនចៅបានស្ដាប់ណាហើយរឿងការដែលបាត់បង់ជីវិតទៅត្រូវគេបូជាហ្នឹងអាហ្នឹងគឺ ហើយខ្ញុំណាលើកឡើងតាកទួងទៅនឹងមរណសតិគុណាពីព្រោះអាការដែលស្លាប់នេះ មិនមែនគ្រាន់តែបាត់ជើងមួយទេនឹងឯងអាហ្នឹងគឺការដែលយើងពិចារណា ដែលនៅរស់នឹងឯងតែស្លាប់ទៅហើយវាជារឿងដែលគេដប់ហើយតែអាហ្នឹងគ្រាន់តែលើកដើម្បីឲ្យអ្នកនៅរស់ស្ដាប់នឹងឯង កណាឬឲ្យអ្នកនៅរស់បានជ្រាបថាក្រំតែបាត់ជើងមួយយើងក្រំមិនបាន ហើយចិត្តដល់ពេលស្លាប់យើងបាត់ជើងពីរបាត់ដៃពីរបាត់ភ្នែកជាជាបាត់ទាំងអស់ណា មិនបាត់តែមួយទេណាហើយអានឹងគឺសម្រាប់អ្នកនៅរស់ហ្នឹងឲ្យមានការពិចារណាចឹងទៅហើយដល់តែយើងចារណាចឹងទៅ បានយើងគិតថាវាជាទូទៅគ្រប់តែគ្នាហ្នឹង នឹងឯងវាមុខតែមានការបាត់បង់ទៅនឹងរបស់ដែលជាទីស្រឡាញ់ពេញចិត្តក្រៃលែងហើយនេះអាការដែលយើង មិនតន់មានការបាត់បង់នឹងណាមិនមិនមានចេះស្ដាយសំណោះអីដោយថាត្រូវប្រើប្រាស់របស់ទាំងអស់នឹងឲ្យបានជាប្រយោជន៍ក្រៃលែងទៅពីព្រោះថាវានឹងអស់ទៅ យើងស្ដាយស្ដាយប៉ុន្តែយើងមិនអាចហាមឃាត់បាន ណារួមទាំងជីវិតទៅទៀតដែលអស់ហ្នឹងមិនមែនតែអវយវៈដៃជើងភ្នែកជាជាឬក៏អវយវៈខាងក្នុងផ្លើមបេះដូងអីទាំងអស់ហ្នឹងទេ ទាំងជីវិតទៅទៀតហើយសិតតែយើងស្រឡាញ់ខ្លាំងណាស់ណាស្រឡាញ់រហូតមកសម្រាប់គេប្រព្រឹត្តបញ្ញវរេអីអីបានណាដើម្បីយើងរស់តែរបស់ទាំងអស់ហ្នឹងមុខតែមានការបាត់បង់ទៅអញ្ចឹងយើងមានតែខំប្រើប្រាស់ របស់ទាំងអស់ហ្នឹងឯហើយចឹងមានដៃមានជើង មានចិត្តអប់រំចឹងទៅចឹងដែលជាខ្លឹមសារនៃជីវិត មានសេចក្តីអត់ធន់ក្នុងការដែលយើងរស់នៅដោយថាលំបាកអីក៏ពិតមែនក៏ប៉ុន្តែលទ្ធផលនៃសេចក្តីអត់ធន់យើងមិនបាន ទៅបៀតបៀនអ្នកដទៃហើយយើងមានឱកាសអប់រំសេចក្តីសុខស្ងប់ក្នុងចិត្តសន្តានហើយ អាហ្នឹងមករឿងមួយទៀតដូចថាការដែលមិនមានជប់លៀងសូរាអីអីហ្នឹងក៏ប្រកាសទលំទលាយដល់ភៀវទាំងអស់ផងដែរតាមពិត យើងមករួមគ្នាតែដើម្បីអបអរសាទរឲ្យពរឲ្យជ័យកូន ប្រុសស្រីដែលនឹងបានជាភរិយាស្វាមីទៅនឹងវាមិនចាំបាច់យើងមករកគ្រឿងសង្វឹងរឿងអីចឹងកុំឲ្យយើងយើងគិតថឹងអត់ស្រាវាដូចអត់ន័យអីមិនអាហ្នឹងជាគំនិតយើងគិតតាមទម្លាប់ទៅទេប៉ុណ្ណាប៉ុន្តែបើយើងគិតដល់រឿងញាតមិត្តណាឬពួកម៉ាអីចឹងវាមិនមែនដូចឧទាហរណ៍ថាយើងមកលេងផ្ទះហៅគ្នាទូទានបាយអីធម្មតាអីណាបាយទឹកទឹក ក្រូចអីចឹងទៅទឹកតែអីចឹងទៅទឹកបរិសុទ្ធអីចឹងទៅអានឹងវាតម្លៃទឹកចិត្តឯនេះទេដែលជាសំខាន់នោះនឹងឯងហើយនេះ គឺដោយសារថាកូនប្រុសស្រីមេដាបិតាពូជពងវងតកូលព្រឹកទៅដើម្បីរក្សាសិលស្រឡាញ់សិលត្រូវតែយកសិលនឹងឯងជាបឋមប្រធាននៃជីវិតនឹងចឹងទៅនឹងក៏ចូលរួមសេចក្តីនឹងផងដែរ ប៉ុណ្ណឹងណាបងណាដោយក្តីជ្រះថ្លាប៉ុណ្ណឹងឯងទុកដាក់ប្រាក់បុជាពធទេសនាអីគេចងដៃកូនប្រុសស្រីទៅហ្នឹងឯងប្រហែលប្រហែលទៅហ្នឹងឯងចងដៃណាអាហ្នឹងឯងចងទៅចងដៃកូន ប្រុសស្រីទៅប្រហែល50 60ដុល្លារហើយហ្នឹងឯងគិតជាប្រាក់ដុល្លារទៅដោយក្តីជ្រះថ្លាសូមឲ្យកូនប្រុសស្រីបានសេចក្តីសុខប្រកប នៅក្នុងបវរនៃពុទ្ធសាសនារក្សាវងតកូលរក្សាពុទ្ធសាសនា មានសមត្ថភាពដើម្បីបាន ជាប្រយោជន៍ដល់សង្គមជាតិសាសនាត ទៅទាំងការសម្ដែងពធក៏សំគួរនៅ ពេលវេលាត្រឹមតែប៉ុណ្ណេះឯងអេវ៉ាំងវន្តេមង្បានបាន